អ្នកនរគ្នាមួយចំនួនសួរខ្ញុំថាមន្ត្រីមិនបានវីដេអូមួយមួយធ្វើយូរម៉េះឬក៏ដោយសារតែ YouTube ពាណិជ្ជកម្មគេលេងដំណើរការនៅក្នុងស្រុកខ្មែរឬក៏ដោយសារស្អីផ្សេងច្រើនហើយមូលហេតុគឺមិនមែនដោយសារតែរឿងទាំងអស់ហ្នឹងទេ ទី1 YouTube ពាណិជ្ជកម្មរបស់ខ្ញុំគឺខ្ញុំអត់ទាន់អាចរកលុយបានស្រាប់ ដោយតែអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងឧទាហរណ៍ថាខ្ញុំកំពុងតែប្រើ laptop របស់ខ្ញុំហើយខ្ញុំឃ្លានទឹកអញ្ចឹងគឺខ្ញុំត្រូវតែផឹកទឹកប៉ុន្តែនៅពេលខ្លះច្បាប់នៃរូបវិទ្យាគឺវាអត់ចូលចិត្តយើងទេទំនាញផែនដីធ្វើឲ្យវាជ្រុះកពុបពេញអាវខ្ញុំអញ្ចឹងទៅតែឧទាហរណ៍ថាបើសិនជាវាជ្រុះកពុបលើ laptop របស់ខ្ញុំវាមិនកើតមានបាតុភូតមួយដែលគេហៅថា check code អត់មានអីប្រើខ្ញុំគិតថាយើងអាចរកមើលវិធីសាស្ត្រណាមួយដើម្បីឲ្យវាធ្វើការងារនឹងឲ្យយើងទៅស្វ័យប្រវត្តិបានហើយអ្នកទាំងអស់គ្នាមួយចំនួនច្បាស់សួរខ្ញុំថាមន្ត្រី មិនបានមិនផឹកឲ្យស្រួលបួលទៅចាំមិនផឹកឲ្យវាកំពប់ធ្វើអីតាក់ទងទៅនឹងរឿងហ្នឹងគឺវាមានមូលហេតុមួយចំនួនទី1គឺខ្ញុំត្រូវការធ្វើវីដេអូដើម្បី YouTube ទី2គឺខ្ញុំផឹកទឹកម្ដងថា10វិនាទីចុះអញ្ចឹងបើសិនជាខ្ញុំធ្វើអញ្ចឹងជារៀងរាល់ថ្ងៃជារៀងរាល់ខែជារៀងរាល់ឆ្នាំជារៀងរាល់ទសវត្សរ៍ហើយវាអាចទៅដល់សតវត្សរ៍ទៀតបើសិនជាខ្ញុំរស់បានលើសពី100ឆ្នាំ ចឹងគឺវាចំណាយពេលវេលាអត់ប្រយោជន៍ច្រើនមែនតើទី3គឺយើងរស់នៅក្នុងគេហៅថាអាយុកាល digital ចឹងគឺយើងមានរឿងច្រើនមែនតើដែលយើងអាចធ្វើបានជាមួយនឹងបច្ចេកវិទ្យារបស់យើងហើយទី4អ្វីអ្វីដែលខ្ញុំនិយាយពីលើទី2ទី3មកហ្នឹងគឺខ្ញុំចេតថាទៅទេលើកលែងតែទី1អឺនៅពេលដែលខ្ញុំនឹកឃើញពី ដបទឹកដែលដំណើរការដោយស្វ័យប្រវត្តិហ្នឹងអឺសួរថាខ្ញុំធ្វើអីខ្ញុំដើររកគ្រឿងដែលគាត់ថាវានឹងប្រើនៅក្នុងដបទឹកមួយហ្នឹងអ្វីដែលខ្ញុំឃើញគឺសម្រាមទាំងអស់នេះ ខ្ញុំមិនដឹងថាយកមកប្រើស្អីខ្លះទេអញ្ចឹងគឺអរគុណអ្នកនាងសម្រាប់ការទស្សនាវីដេអូមួយហ្នឹងបើសិនជាជួយប៉ុន្តែបន្ទាប់ពីខ្ញុំរើកកាយពី2ម៉ោងមកអឺនេះខ្ញុំក៏រកឃើញរបស់ដែលអស្ចារ្យមួយនេះវាមិនអស្ចារ្យពេកទេវាគ្រាន់តែជាម៉ូទ័រតែប៉ុណ្ណឹងបើសិនជាយើងដាក់ថ្មទៅវាវិលតែប៉ុណ្ណឹង អឺសម្រាប់អ្នកនរគ្នាមួយចំនួនដែលរស់នៅក្នុងរោងភ្នំហើយអត់ដឹងពីរបៀបប្រើប្រាស់ដបទឹកទេនេះគឺជាដប ទឹកហើយនៅពេលដែលយើងចង់ផឹកវាជំហានទី1គឺយើងត្រូវការមូលគម្របនេះវាចេះតនិចនៃលកាបើកហើយទៅយើងអាចផឹកបានហើយអញ្ចឹងដំបូងផុតយើងត្រូវរកមើលស្អីមួយដែលអាចឲ្យវាបើកគម្របនឹងឲ្យយើងបានតែខ្ញុំគិតថាយើងអាចប្រើម៉ូទ័រយើងមិនហ្នឹងបន្តមកទៀត គឺខ្ញុំត្រូវតេស្តមើលថាម៉ូទ័រហ្នឹងវាអាចមូលកម្ោកបើកដបទឹកនឹងបានអត់ហើយលទ្ធផលគឺអត់បញ្ហាគឺដោយសារតែកម្ោកដបទឹកហ្នឹងគឺវាតឹងពេកអញ្ចឹងគឺម៉ូទ័រយើងវាខ្សោយមូលអត់កើតទេអញ្ចឹងសួរតែខ្ញុំត្រូវធ្វើម៉េចទៀតបញ្ចប់វីដេអូត្រឹមហ្នឹងអរគុណអ្នកគ្នាសម្រាប់ការសនាវីដេអូមួយហ្នឹងបើសិនជាចូលចិត្តជួយឬក៏ទៅទិញម៉ូទ័រថ្មី ដែលមានកម្លាំងខ្លាំងជាងហ្នឹងអត់ទេ នៅហ្នឹងគឺយើងអត់ទិញរបស់ថ្មីទេអឺវាមិនមានបញ្ហាទេគ្រាន់តែយើងអត់មានលុយតែប៉ុណ្ណឹងអឺដំណោះស្រាយបើសិនជាម៉ូទ័រយើងវាមូលបើកម៉ោបទឹកដែលតឹងនឹងអត់កើតយើងធ្វើកម្របទឹកនឹងកម្អោតឹងពេកទៅគឺរួចហើយហើយវាមិនមែនជា ដំណោះស្រាយអាយខ្ជូ4ខ្ទង់ប៉ុន្តែវាដើរបន្តមកទៀតគឺខ្ញុំដាក់របស់មួយដើម្បីទប់កុំឲ្យម៉ូទ័រនឹងវាវិលជុំវិញខ្លួនឯងហើយមើលទៅដូច មិនដឹងថាផឹកកើតអត់ទេប្រែមកអីទេវាដំណើរការហើយនេះគ្រាន់តែជាវាឱកាសយើងតេស្តសិនទេប៉ុន្តែខ្ញុំគឺជាអ្នកដែលដោតដោយនឹងដើម្បីឲ្យ motor នឹងវិលទៅយើងបើកកម្ោបបានអញ្ចឹងសួរថានៅពេលដែលខ្ញុំផឹកខ្ញុំទៅដោតដោយហើយបានយកមកផឹកអត់ទេយើងត្រូវធ្វើឲ្យស្អីស្អីទាំងអស់ជាមួយនឹងដបទឹកហ្នឹងដំណើរការដោយស្វ័យប្រវត្តិហើយខ្ញុំគិតថាយើងអាចប្រើ micro controller បានហើយនេះគឺជា micro controller ហ្នឹងម៉ាកវាគឺ Note MCU ESP8266 ខ្ញុំមិនដឹងថាអ្នកនឹងត្រូវការឈ្មោះវាឬក៏ទេប៉ុន្តែចំពោះអ្នកដែលអត់ដឹងថានឹងជាស្អីទេវាជា controller ដែល micro controller ខ្នាតតូចហើយ controller ខ្នាតតូចហ្នឹងគឺ micro controller អមនិយាយសាមញ្ញផុតវាជាប្រភេទកុំព្យូទ័រតូចមួយដែលយើងអាចប្រាប់ឲ្យវាកណនាហើយបញ្ជា គ្រឿងអគ្គិសនីផ្សេងផ្សេងទៀតហើយធ្វើរឿងជាច្រើនទៀតតាមរយៈកូដ ចឹងយើងសរសេរកូដប្រាប់វាទៅគឺវានឹងធ្វើតាមយើងហើយរួមផ្សំជាមួយនឹង driver នេះមកគឺយើងអាចឲ្យ microcontroller នេះទៅបញ្ជា motor យើងបានហើយឥឡូវហ្នឹងគឺយើងអាចបញ្ជាតាម laptop ហើយបើយើងយើងអាចព្យាតាមវិធីសាស្ត្រផ្សេងទៀតព្រោះយើងគាត់អាចមកចុច laptop ដើម្បីផឹកទឹកចឹងទេតែទោះបីយ៉ាងណាក៏ដោយម៉ូទ័ររបស់យើងអាចបានតែបើកកម្ោបទឹកហ្នឹងទេហើយនៅពេលដែលយើងចង់បិទវិញគឺខ្ញុំត្រូវយកដៃហ្នឹងលើកយកទៅមូលកម្ោបខ្លួនឯង ហើយវាអត់លយទេហើយអ្នកទាំងអស់គ្នាមួយចំនួនច្បាស់សួរថាមន្ត្រីមិនបានមិនប្រើ micro controller ដើម្បីឲ្យវាបញ្ជាទៀតទៅហ្នឹងហើយយើងអាចប្រើបានគ្រាន់តែលុះត្រាតែគម្របហ្នឹងវាហោះទៅលើនឹងដោយខ្លួនឯងហើយខ្ញុំគិតថាយើងអាចយកប្រើ motor មួយទៀតដើម្បីឲ្យវាធ្វើរឿងហ្នឹងឲ្យយើងបានអ្វីដែលខ្ញុំចង់ធ្វើពេលហ្នឹងគឺយើងប្រើ motor ដើមរបស់យើងដើម្បីបើកគម្របហើយយើងប្រើ motor មួយទៀតដើម្បីលើគម្របហ្នឹងឡើងកែងជាមួយនឹងទម្រង់វាដើមមាន90ដឺក្រេ ចឹងគឺយើងចង់បានម៉ូទ័រណាមួយ ដែលច្បាស់ជាងនឹងហើយខ្ញុំមាន servo motor តែវាស្រៀងទៅនឹងម៉ូទ័រធម្មតាដែរគ្រាន់តែយើងអាចបញ្ជាវាជាមួយនឹងមុំអីបានចឹងគឺងាយស្រួលហើយយើងគ្រាន់តែត្រូវការច្បាច់បញ្ចូលរបស់ទាំងអស់ហ្នឹងឲ្យគប់ចោលលើហើយដោយសារឥឡូវវាយប់ហើយចឹងគឺស្អែកយើងនឹងដាក់វាបញ្ចូលគ្នាប៊ុំខ្ញុំមិនដឹងនិយាយស្អីទេតែថ្ងៃថ្មី ហើយវានៅតែយប់ដដែលដោយសារតែខ្ញុំចំណាយមួយថ្ងៃពេញ ដើម្បី ធ្វើដបទឹកយើងហើយខ្ញុំមកដាក់ clip នៅក្នុងវីដេអូនឹងស្អីញ៉ៃញ៉ៃទៀតទេដោយសារតែឲ្យទៅដល់កន្លែងហ្នឹងដឹងថាអ្នកងល់គ្នាចេញអស់ហើយហើយខ្ញុំអត់ដឹងថាមានអ្នកមើលទៀតអត់ទេបើសិនជាអ្នកដែលនៅមើលហ្នឹងគាត់ច្បាស់សួរថាមន្ត្រីអីណាដបទឹកធ្វើមួយថ្ងៃហើយហ្នឹងអីណាដបទឹកអឺមមុនពេលដែលខ្ញុំបញ្ចេញដបទឹកនឹងទៅឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមួយចំនួនដែលមានបញ្ហាបេះដូង សម្រួលអារម្មណ៍សិនព្រោះវាមើលទៅដូចជាអាវុធសង្គ្រាមលោកលើកទី3មិនក៏មិនដឹងដែរអឺនេះគឺជាដបទឹកយើងខ្ញុំអត់ដឹងថាមើលទៅដូចស្អីហើយប្រកបទេព្រោះអ្នកដែលអត់ដឹងប្រហែលជាគាត់គិតថាវាជាអាវុធភេរវកម្មហើយ ខ្ញុំក៏គិតអញ្ចឹងដែរប៉ុន្តែมันជាថ្មីដោយសារតែយើងមាន motor យើងមាន servo motor យើងមាន micro controller យើងមាន driver យើងមានខ្សែភ្លើងខ្ញុំអត់ដឹងថាថៃបានបង្ហាញខ្សែភ្លើងនៅក្នុងវីដេអូហ្នឹងទេហើយយើងមាន power bank ហើយនេះគឺជាដបទឹកដែលខ្ញុំទើបធ្វើហើយហ្នឹងគឺខ្ញុំដាក់ឈ្មោះឲ្យវាថាដបទឹក version 1.0 plus plus pro កន្លែងនេះហើយនឹង0.8លីត្រ ពួកវាដាក់បាន0.8លីត្រហើយអ្នកទាំងអស់គ្នាមួយចំនួនច្បាស់ជាចង់មើលកូដរបស់ ដបទឹក1.0យើងហើយខ្ញុំអត់ចង់បញ្យល់កូដច្រើនទេដោយសារតែមានមនុស្សមួយចំនួនគាត់អាលាក់ស៊ីជាមួយនឹងកូដឲ្យតែឃើញកូដអត់បានទេចេញពីវីដេអូនឹងអស់ហើយអញ្ចឹងគឺខ្ញុំអាចបញ្យល់វារយៈពេល3វិនាទីបាន3វិនាទីគឺចាប់ផ្ដើមពីឥឡូវទៅអញ្ចឹងកន្លែងនេះគឺខ្ញុំចាំស្ដាប់តម្លៃដែលចេញមកពី pin 13ទោះបីយើងមានអីគ្រប់គ្រាន់ក៏ដោយដបទឹក1.0នេះគឺយើងអត់តបានតេស្តត្រឹមត្រូវទេ អញ្ចឹងគឺយើងមកតេស្តឥឡូវហ្នឹងទៅមកចំពោះ10ទឹក1.0យើងហ្នឹងគឺយើងប្រើប្រាស់ថាមពល power bank អញ្ចឹងគឺខ្ញុំដោតកន្លែងនេះទៅ1អាំពែហើយយើងចុចបើកប៊ូតុងកន្លែងនេះទៅ yeah ភ្លើងភ្លឺចាញ់ចាញ់ចាញ់ចាញ់ហើយខ្ញុំអត់មែនតែវាត្រឹមត្រូវទេ នៅពេលដែលយើងចង់ផឹកគឺយើងចុចកន្លែងនេះព្រោះវា connect ខ្សែភ្លើងអូ what the អឺបញ្ហាដែលនៅគ្នាឃើញមិញហ្នឹងគឺដោយសារតែ motor ខាងមុខនេះគឺវាបវលអានេះអត់ទៅអញ្ចឹងអា motor ខាងក្រោយនេះវាចាំតែលើកវាលើកទៅវាបិបាក់ដែរហើយវាធ្វើឲ្យខូចដបទឹក1.0យើងប្រមាណដងដែរប៉ុន្តែជាមួយនឹង version plus plus pro របស់យើងនេះគឺលែងមានបញ្ហាហើយដោយសារតែខ្ញុំបានដាក់ឲ្យជ័រនេះកន្លែងនេះដើម្បីឲ្យវាមានភាពបបបែនជាងមុនអញ្ចឹងគឺវាអត់ខ្ទេចទៀតទេហើយឥឡូវហ្នឹង គឺខ្ញុំបានរៀបចំវាឲ្យដើរវិញហើយ អញ្ចឹងគឺយើងអាចតេស្តវាម្ដងទៀតបានហើយខ្ញុំបានដោតដូចអីរួចហើយហើយឥឡូវឧទាហរណ៍ថាយើងចង់ផឹកទឹកយើងចាប់វាមកចេះមកបុយហើយនៅពេលដែលយើងបលែងវិញ មុនពេលដែលបច្ចេកវិទ្យាមួយនឹងបានទៅលើលើទីផ្សារពិភពលោកមុនពេលដែលដបទឹក1.0របស់យើងបានទៅលើលើទីផ្សារដើម្បីគេទិញបានគឺយើងត្រូវការតេស្តវាជាមួយនឹងអតិថិជនពិតប្រាកដសិនហើយខ្ញុំភ្លេចថាខ្ញុំមានបញ្ហា social interaction យ៉ាងគឺខ្ញុំអត់ដឹងថាត្រូវរកពីណាដើម្បីឲ្យមកតេស្តដបទឹកយើងដែរចឹងគឺនេះគឺជាដបទឹក1.0 plus plus pro 0.8លីត្រតើអ្នកគិតយ៉ាងណាចំពោះផលិតផលមួយនេះ wow pro cool វាល្អសម្រាប់មនុស្សស្រីមនុស្សស្រីមិនសូវមានកម្លាំងដើម្បីមូ10ទឹកអញ្ចឹងយើងធ្វើដើម្បីលក់ឲ្យស្រីស្រីតែអ្នកកើតយ៉ាងណាចំពោះផលិតផលមួយនេះស្អីទាំងអស់អូខេ cool ខ្ញុំគិតថាយើងទុក10ទឹកនឹងផឹកខ្លួនឯងវិញ ល្អជាងអឺទោះបីជាយ៉ាង ណាក៏ដោយអ្នកទាំងអស់គ្នាអាចទិញ10ទឹក 1.0របស់យើងក្នុងតម្លៃ299.99ដុល្លារពី Edge ចាយដែលនៅជិតផ្ទះបំផុតហើយអត់តន់អត់ទេនៅថ្ងៃទី30ខែកុម្ភៈ2093យើងនឹងមានការបញ្ចុះតម្លៃរហូតដល់99.99%ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាំទៅដល់ថ្ងៃនោះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនឹងទាំងអស់គ្នា ហើយអរគុណសម្រាប់ការតាមដានទស្សនាសម្រាប់ការមើលការស្ដាប់ការសម្លឹងវីដេអូមួយហ្នឹងបើសិនជាចូលចិត្តក៏ចុច like ទៅបើសិនជាអត់ទេក៏មិនបាច់ទៅឬក៏ចុចក៏បានចុចចុច like ហើយ subscribe ក៏បានអត់ក៏បានអត់មានមានថាអីទេហើយក៏វាអត់អស់អីដែរវាប្រហែលជា